Mm-hmm. អ្នកមោទសៈភគវតោអរហតោសម្មាសម្ពុទ្ធសៈអ្នកមោទសៈភគវតោអរហតោសម្មាសម្ពុទ្ធសៈអ្នកមោទសៈភគវតោអរហតោសម្មាសម្ពុទ្ធសៈពុទ្ធាំងអរតនំក្រោមិធម្មំអរតនំក្រោមិសង្ឃាំងអរតនំក្រោមិ សកេកាមេចរូបេគិរិសខរដ្ឋដេចានថលខេ វិមាននេ ទីពេរដ្ឋេចគិមេករុវណៈកេហនេកេហវត្ថុមហេ ខេតេភូមិចយន្តទេវាចលៈថលវិសមេ យៈខៈកន្ធោបនីគាតិតសន្តាសន្តកេយ៉ាងមុនីវរៈវចនង្សាធវោមេសនន្តធម្មសុវណ្ណកលោអយ៉ាងបតន្តាធម្មសុវណ្ណកលោអយ៉ាងបតន្តាធម្មសុវណ្ណកលោអយ៉ាងបតន្តាភ្លេងសាធុការ មនីអិសីកាលបើឃើញស្វាសតសាស្វាខ្មៅនៅបង្គំកលចំពោះភៈដូច្នោះហើយលោកតាក៏មានព្រះតម្រាស់ត្រាស់ថាយើវៃណោស្វាសស្វាខ្មៅទាំងពីរណាលោកតាអាអាអូចចុះឯងទាំងពីរនេះហេតុអីបានជាឆ្លោះទាស់តែងខ្វែងគំនិតគ្នាដូច្នោះហ៎មកពីអាខ្មៅលោកតាអាអាអាអាអឺចៅទាំងពីរនេះណាណែណែណែឃើញណែ នេះហើយចំលុះណានេះហើយទំនាស់ឲ្យតែមានការទាស់គ្នាឲ្យតែមានការឆ្លោះគ្នាគឺម្នាក់ម្នាក់ដណ្ដើមយកតែខាងត្រូវរៀងរៀងខ្លួនទេចៅណាណែចាប់តាំងពីថ្ងៃនេះតទៅចៅឈប់ឆ្លោះទាស់តែងខ្វាយកំណត់គ្នាទៅចៅណាកណាលោកតាអាអាហើយជាពិសេសទៅទៀតឈប់ដើរបេះបោចតំណាំតំណោចឲ្យជាផលប្រយោជន៍របស់អ្នកដតីណាចៅណាកណាលោកតាអឺដោះលែងគ្នាឲ្យមានសេរីភាពទៅវិញទៅណាចៅណាកណាលោកតា ជួបម៉ែអើយជុំអស់កងសេនាយោធាគង់ពលអង្គសត្រាក្នុងព្រះរាជចរងរំអើយ ក្រុងទស្សមុខមាអាសរាកាលបើឃើញបញ្ញកាយនៅបង្គំគល់ចំពោះភៈដូច្នោះហើយអសោអាសរាក៏មានព្រះតម្រាស់ត្រាស់ថាយើណែបញ្ញកាយដឹកមួយមានអីចូលក្មួយហ្នឹងបែងកាយប្រានប្រែកលាជាស័កសពនាងសីតាអណ្ដែតទឹកទៅឯឋានបស្វ័យ មនុស្សសាជាការឆាប់ចុះនៅបញ្ញកាយក្មួយមៀបញ្ញកាយលុះលឺព្រះមៀមានអមរះត្រាស់ចំអង្គអាត្មាដូច្នោះហើយលោកកប្រណមអង្គមធំថយពីទីគាល់តែដែនអុតុពធារាយបានដូចព្រះរាជតម្រាស់ត្រាស់ប្រើ យនហេរេត្រជាងសត្វណែអើយថ្លៃត្រង់លាក់អុលអាំងវយោសោកកាយព្រះងៃ យហរតីអត់សង្កាស្មានថាសេដាមហេសីអើអើ ព្រះនរាមាភិសវងពងកលាអស្ចារ្យលុទ្រង់តតយល់សាកសពព្រាជាយាសេដានដែលទឹកនៅចំពោះភៈដូច្នោះហើយព្រះអង្គក៏ចុះទៅអោបក្រសោបឲ្យបានដូចព្រាជាហរតី នរីរមៀភីសវងពងក្លាអចាលទ្រង់តតយល់បាក្របីស្រីហនុមាននៅបង្គំគល់ចម្ពោះភៈដូច្នោះហើយព្រះអង្គក៏មានព្រះតម្រាស់តថាយើណែបាក្របីស្រីហនុមានហើយតើឯងទៅធ្វើទុកបុកម្នេញយ៉ាងណា នៅនគរលង្កា បានជាអសោអាសរានោះវាក្តៅក្រហាយរហូតដល់សម្លាប់អង្គអគ្គមហាសីស្ដារបស់យើងយ៉ាងដូច្នោះណា បពុតព្រះគុំម្ដែងលើសេរសាកណាខ្ញុំហើយបើតាមទូលព្រះបង្គំយល់សាកសពនេះមិនមែនជាសាកសពព្រះរាជាយេសេដាទេណាក្រាបទូលគឺប្រកាសជាអង្គអាសរាវាកាឡាពិតពិតបើដូច្នេះទូលព្រះបង្គំសូមរាជារញ្ញាតអំពីព្រះអង្គដើម្បីយកសាកសពនេះទៅបូជាពិសោធន៍សិនណាក្រាបទូលអាអាអាអាអឺល្អហើយបាក្របីស្រីហនុមានតាមដូច្នោះណា តាមតែការ រៀបចំតាមដំណើរនៃការចង់បានរបស់បាចុះណាបានណាព្រះករណាថ្លៃពិសេសក្រាបទូល छोरिया ច្រើនលោកគ្រូភ្លេងណាកាលណាបានហត់សុខសบายទេសម្លាញ់ចោះសម្លាញ់វិញសុខសบายអត់សម្លាញ់បាទអូនេះបំពង់យកខ្មុំសម្លាញ់ ហ្នឹងហើយអូសំឡាញ់រឿងចាក់បាក់សាំងចាក់រួចហើយដល់ដុសទី3ហើយសំឡាញ់ហើយសំឡាញ់ចូលចូលចូលចូលគ្នាទេ បើធ្វើអីសំឡាញ់អូយូរណាស់ឲ្យព្រមប្រាប់ទេថ្ងៃហ្នឹងអត់ដឹងដែរហ្នឹងណាសំឡាញ់អឺហ្នឹងហើយសំឡាញ់ ហ្នឹងហើយសម្លាញ់ហ្នឹងហ្នឹងហើយសម្លាញ់ហើយ16ឆ្នាំហើយសម្លាញ់យូរណាស់ទៅត្រូវម្ដងហ្នឹងឯងនិយាយយូរណាស់ ដូចតែគ្នានឹងសម្លាញ់ហើយរត់តែចប់ទៀតហើយសម្លាញ់អើយហើយឯងដេកអត់លួសក់តោះដេកល្មមថ្ងៃនេះទៀងបានទទួលបរិរិទ្ធគាតាបីស្រីហាក់ម៉ាក់អូធ្វើការពិសោធន៍ទៅលើព្រះរាជាអាចាក់ស្រុកឯងទៅហ្នឹងហ្នឹងហើយ អូខេហ្នឹងហើយសម្លាញ់ ព្រះនរីរមាភីសវងពងក្លាអស្ចារ្យលុទ្រង់តតយល់បាពិភេកអបាក្របីស្រីហនុមាននៅបង្គំគល់ចំពោះភ័ក្រដូច្នោះហើយព្រះអង្គក៏មានព្រះតម្រាស់ថាថាពឿណែបាក្របីស្រីហនុមានតើការដុតពិសោធលើសាកសពនោះលទ្ធផលយ៉ាងណាដែរណាបាទណាព្រះករុណាថ្លៃពិសេស ការបូជាពិសោធសាកសពទៅលើ សាកសពយក្សានេះឃើញជាក់ថា សាកសពនេះមិនមែនជាសាកសពព្រះនាងសេដាទេណាក្រាបទូលអើអើអើបើដូច្នេះតើជាអ្នកណាទៅវិញទៅបាទក្របីស្រីអាសាកសពនេះគឺជាសាកសពនាងបញ្ញាកាយដែលជាត្រូវជាបុតពិភេកហោរាធ្វើការនឹងយើងសពថ្ងៃនេះក្រាបទូលអើអើអើអើដែលបើពិតជាបុត្រីរបស់ពិភេកហោរាដែលធ្វើការនឹងយើងសពថ្ងៃណា ចូលបាកុំធ្វើទុកបុកម្នេញដល់នាងអីណាហើយចូលបាឆាប់ប្រញាប់ ជូននាងត្រឡប់ទៅនគរលង្កាវិញចោះដល់បានណាទទួលព្រះរាជបញ្ជាក្រាបទូល កាយមានមិត្តណាអើយពិតរកងាគ្មានរូបរាមម៉ាអើយស្មាំងស្មងដល់ស្រស់ស្រីពិតស្នេហ៍ពិតអត់ចាយ ឥតចែកខណ្ឌសីមាទួងមនុស្សទេវតាយ៉ាងសាអាសូរីបើពិតជាគូផ្ដាច់ញាបដោពីហាក់រតី យើងរួមភិកងាសម័យសិនចាកសិនខ្សែគៀគូគប់មកអើយ បាលបើប្រើបញ្ញកាយទៅធ្វើការពុំបានសម្រេចដូច្នោះហើយអសងអសរាក៏ប្រើអិនទូចិត្តរាជបុត្រាទៅធ្វើការនឹងប្រសិទ្ធិជាដឹងដែនដៃដូចតទៅជាអូ សោអិនធូចិត្តអាសូរាបានប្រើវិរលមុខកមាឲ្យប្រានប្រែកលាជ្រូកអង្គខ្លួនឲ្យខ្លួនឯងផ្ទាល់ទៅពួនស្ងំលើដុំពពកឲ្យប្រើសនេះកបាស់បាញ់ទៅលើប្រស័យលាវជាដឹងដែរដៃដូចតទៅ សម្ដេចព្រះនរាមាសវងពងក្លាអចារ្យទ្រង់តតយល់បាពិភេកហោរានុបពុំគាល់ចំពោះភ័ក្រដូច្នោះហើយព្រះអង្គក៏មានព្រះតម្រាស់ថាតើអូអ្នកអ្នកពិភេកហោរាហើយតើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យសនាកបាសរបស់អសោអិនធូចិត្តអាសារានេះវាត្រូវរបើករបាញអស់ពីបស្រីអ្នកឲ្យជាបាពិភេកហោរា ពិភេកហោរានក៏ប្រណមបង្គំទូលថាអោបបិទ្ធដោយព្រះអង្គមាន តែព្រះអង្គទេក្រាបទូលសូមព្រះអង្គថ្លែងសរទៅក្រុងសម្បលីគ្រុតជាបឋមអបិតាឲ្យលោកចុះមកជួយយកអាសាទើបបានណាក្រាបទូល អង្គសាមលីគ្រុតជាបឋមបៃដានោះព្រះអង្គតតយល់សយាងអញ្ជើញដូច្នោះហើយព្រះអង្គក៏ចុះទៅជួយយកកសាយបានដូច ព្រះរាជតម្រាស់ត្រាស់អៅ សនាកបាសរបស់អាសោអិនធូចិត្តអាសូរាត្រូវរបើកបាញអស់ពីតបស្វានិងប្រស្រីលក្ខអនុជាដូច្នោះហើយព្រះអង្គក៏ប្រជុំកងសេនាយោធាវិលត្រឡប់ចូលព្រះពលាជ័យវិញឲ្យបានដូចព្រះរាជាហរតីយេ